អូនអឺចាបងបងធ្វើការអីមែនបងតែចង់បានលុយអិនបាទអូនឯងនឹងអង្គុយកដោបងផឹកនឹងហ្នឹងណាអូនឯងបានមួយស្លឹកតែបើទៅក្រៅអីអីមួយបងទៀតអូនឯងបានពីរស្លឹកអឺអធិស្ឋានបងហើយស្អីតើមានបញ្ហាអីអាចឲ្យបងជួយបានអត់បងបានទេទៅណាទៅទៅតប៉ែមែន សម្បត្តិត្រឹមតែជាអ្នករត់តុកហ៊ានមហាស្ដីបដៅយើងប្រាក់ខែនឹងឯងមួយខែมันស្មើនឹងតម្លៃស្បែកជើងយើងមកគូផងហើយនេះលុយធីបឯងយកខ្ញុំឲ្យឯងចាយហើយមិនស្រឡឹងមើលលុយតិចពេកមែនតែអរគុណនៅទឹកចិត្តបងណាដែលបានឲ្យទីបគាត់តែ បងឲ្យស្រួលបួក៏បានដែរបើមិនយកបោះចោលអូបងចង់ឲ្យលើធីបអនឯងចាយខ្លះហ្នឹងណាអ៊ីចឹងអឺអត់ឯងនៅចិត្តនឹងស្រាប់អស់ទៅតិចណែអើយគ្នាគាត់ថា គ្នាចង់ឈប់ធ្វើការងារនឹងទៀតហើយឯងមានរឿងអីមែនគឺ ពួកគាត់ឲ្យលុយធិចគ្នាហើយគាត់ដាក់នៅដីហើយគ្នាអន់រើសដើម្បីបានមើលអីគ្នាគេមើងងាយគេមើងងាយទៅកុំឲ្យតែយើងមើងងាយខ្លួនឯងទៅបានហើយគ្នាយល់ថាភ្ញៀវជាស្ដាច់តែបើភ្ញៀវម៉ាក់ម៉ាក់ហ្នឹងកុំទ្រាំជាមួយពួកប្រុសអត់ទាំងហ្នឹងតែតែមើលលើមើលក្រោមអញ្ចឹងហើយកុំភ័យកុំខ្លាចដាក់ចំចំកណ្ដាលមុខហ្មងទៅភាពយន្តជីវិតរឿងលុយធីបមានផ្សាយជូនទស្សនានៅថ្ងៃអាទិត្យ វេលាម៉ោង8យប់លើកញ្ចក់ទូរទស្សន៍បាយ័ននិង Facebook YouTube Sastra Film